ពិតណាអូនឯងស្បែកមុខក្រាស់ណាហើយក្លាហានទៀតចាខ្ញុំមកក្រាស់អញ្ចឹងបើមិនមកក្រាស់មិននឹងយកប្តីបងបានមុខមាត់ដូចជាស្អាតបានតែមកតាក់តងប្តីគេ ទាំងដែលដឹងថាគេមានប្រពន្ធកូនហើយចាខ្ញុំស្អាតបានតាមានតែអាក្រក់អី ហើយចិត្តខ្ញុំក៏មិនមានអីអាក្រក់ដោយបងគិតដែរអាក្រក់តែម្យ៉ាងទេគឺតែមានមនោសញ្ចេតនាស្រឡាញ់ប្តីរបស់បងអញប៉ុណ្ណោះការស្រឡាញ់មនុស្សម្នាក់មិនត្រឹមតែបេះដូងតែមួយមុខនោះទេគឺត្រូវរៀនប្រើខួរក្បាលគិតខ្លះផងថាអ្វីដែលគួរនិងអ្វីដែលមិនគួរស្ដាយក្រែមអាសា ដែលខំចំណាយពេលផាត់លើមុខដល់រលងបើຕົកពេលទៅរៀនវិញ អាច នឹងមានអនាគតវែងឆ្ងាយជាងនេះនេះបងសួរប្អូនតាមត្រង់ទៅចោះណាក្នុងនាមជាមនុស្សស្រីដូចគ្នា មានដែរស្រមៃថាខ្លួនឯងនឹងបានស្លៀកឈុតកូនក្រមុំ ក្នុងថ្ងៃរៀបការដូចគេទេ ច្បងប៉ុនណាថាគេឲ្យទុកចិត្តបង ច្បាស់ប៉ុណ្ណាថាក្រុមយ៉ាងជានិស័យច្បាស់ប៉ុណ្ណាថាគេនោះមិន បងសេហា បងនៅខាងក្នុងអត់អូនចង់ជួបបងចេញមកជួបអូនមកមានអ្នកណានៅខាងក្នុងទេ បងលឺអូនហាយទេ បងសេហាចេញមកបាត់ធ្វើខ្ញុំតិចមក ជាអ្នកណាអ្នកបំរើផ្ទះនេះមែនទេខ្ញុំគឺជាប្រពន្ធគាត់ថ្ងៃនេះគាត់នៅផ្ទះអត់និយាយថាម៉េចប្រពន្ធខ្ញុំគិតថានាង ប្រហែលជាច្រឡំផ្ទះហើយប្តីខ្ញុំគាត់ប្រហែលជាមិនដែលស្គាល់នាងទេមកទេនាងអាចទៅរកកន្លែងផ្សេងបានអត់ទេខ្ញុំមិនច្រឡំទេគាត់ឈ្មោះកៅសីហាធ្វើការនៅក្រុមហ៊ុនអចលនៈទ្រព្យ មិនថានាងជាអ្នកណាទេតែពេលនេះនាងចេញពីផ្ទះខ្ញុំសិនទៅខ្ញុំមិនចេញទេតើតើបានជួបជាមួយនឹងបងសៃហាសិននាងចង់ធ្វើអីមិនបានជានាងចង់មកបង្ករឿងនៅមុខផ្ទះខ្ញុំបងសៃហាចេញមកលើអូនហៅអត់ចេញមកជួបអូនបន្តិចក៏បានដែរបងសៃហាមិននៅទេគាត់ចេញទៅក្រៅបាត់ហើយខ្ញុំមិនជឿឲ្យគាត់ចេញមកបើមិនអញ្ចឹងទេខ្ញុំនឹងចូលទៅដល់ខ្លួនឯងសាក់មើលទៅ នាងជាអ្នកណាបានជាប្រហិតម្លេះមកស្រែកមកផ្ទះខ្ញុំហើយចង់ចូលក្នុងផ្ទះខ្ញុំទៀតយល់ថាជាមនុស្សស្រីដូចគ្នានេះខ្ញុំមិនហៅប៉ូលីសមកចាត់ទុកថាសំឡងណាស់ទៅហើយតែឆាប់ចេញពីផ្ទះខ្ញុំទៅក៏បានថ្ងៃនេះមិនជួបតែថ្ងៃក្រោយខ្ញុំនឹងមកម្ដងទៀត ខ្ញុំបាននិយាយអ្នកណានឹងនេះជាទូរស័ព្ទដៃខ្ញុំតាខ្ញុំចង់និយាយជាមួយប្តីខ្ញុំគាត់ណែណា នាងនាងជាអ្នកណា ស្ដាប់ទៅដូចជាធ្លាប់ឮសំឡេងចាំខ្ញុំមិនបានទេអ្ហ៎ព្រឹកមិញខ្ញុំបានទៅរកប្តីខ្ញុំម្ដងហើយតែពេលនេះគាត់ណែណានាង នាងចង់បានអីជាអ្នកណា ហើយនាងមានសិទ្ធអីបានជាមកហៅប្តីខ្ញុំថាប្តីទៅវិញខ្ញុំមិនខ្វល់ថាបងស្រីត្រូវជាស្អីនឹងបងសេហាទេ តែសំខាន់គាត់ប្រាប់ខ្ញុំថាគាត់ស្រឡាញ់ខ្ញុំប៉ណ្ណឹងតែគ្រប់គ្រាន់ហើយណាប្រាប់ចាស់ណាគាត់ក៏ធ្លាប់និយាយថាមានប្រពន្ធហើយដែរតែខ្ញុំនេះមិនចាប់អារម្មណ៍រឿងទាំងអស់នេះទេព្រោះខ្ញុំមកជ្រុលជាស្រឡាញ់គាត់ទៅហើយឲ្យតែបាននៅក្នុងដើមទ្រូងដ៏សែនកក់ក្ដៅរបស់គាត់ណា ខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់បានហើយឆាប់បិទមាត់ដល់កខ្វក់របស់នាងទៅខ្ញុំមិនដឹងថានាងចង់យ៉ាងម៉េចជាមួយគ្រួសារខ្ញុំទេទោះជាយ៉ាងណាក៏គាត់មានប្រពន្ធមានកូនហើយដែរគាត់មិនមែនតែស្រឡាញ់ស្រីក្រៃជាងប្រពន្ធកូនខ្លួនឯងទេហើយបើសិនជាប្តីខ្ញុំគាត់ស្រឡាញ់នាងមែនណាគាត់គ្រាន់តែលេងសើចជាមួយនឹងនាងប៉ុណ្ណោះចាំទុកផងចាស់ចាស់អរគុណរាល់ដំណោមានដ៏មានតម្លៃរបស់បងស្រី កុំភ្លេចប្រាប់អូសេហាផងណាថាខ្ញុំនេះស្រឡាញ់គាត់ពេញបេះដូងគ្មានថ្ងៃឈប់ឡើយមិញនេះបងដូចជាលឺសំឡេងទូរស័ព្ទរូមានគេទេមកបងមែនទេ អត់ទេគ្មានទេបងប្រហែលជាស្ដាប់ច្រឡំហើយចែយ៉ាម៉ៃកូនតោះគេទេហើយឆាប់គេណាកូនណាអូមកមកមកមកគេចិត្តបានណាអឺអូនអរគុណបងណាស់ ដែលយកចិត្តទុកដាក់នឹងអូនចឹងនេះអូនចង់នៅក្បែរបងរហូតគ្រាន់តែមិនបានជួបបងមួយថ្ងៃដូចជាមិនបានជួបមួយឆ្នាំអញ្ចឹងសាច់អូនទៅចាស់ណាស់ហើយក៏កោបទៀតបងចិត្តតែមានអារម្មណ៍ចម្លែងពេលដែលនៅក្បែរអូនណាកុំមកបញ្ចោអូនតែផ្ដាបងមិនដែលស្រឡាញ់អូនស្មោះទេព្រោះអូនមិនមែនជាប្រពន្ធបងផង រឿងអីទៅដែលបងមិនទៀបខ្លួនមកក្បែរអូនបានយូរនោះអូយយកប្រពន្ធបងមកនិយាយនាំមកខូចបរិយាកាសអស់មិនក៏និយាយចឹងទៀតឲ្យអូនសម្លាញ់បងមិនបានចាត់ទុកអូនជាស្រីលីស័យរបស់បងទេណា បងឲ្យអូនគ្រប់យ៉ាងទាំងអស់ឲ្យតែអូនសប្បាយចិត្តបងសន្យាថានឹងទិញចិញ្ចៀនពេជ្រដែលអូនស្រឡាញ់ជាងគេឲ្យអូននៅសប្តាហ៍ក្រោយនេះហើយ ថ្ងៃណាមួយប្រពន្ធបងមកឃើញអូននៅជាមួយនឹងបងតាបងគិតចឹងមិនទេអើយប្រពន្ធបងគេមិនហ៊ានធ្វើអីអូនទេតែបើមានថ្ងៃនោះម្ដងមែនបងនឹងធ្វើជាអង្គរៈការពារអូនមិនអោយប្រពន្ធបងប៉ះអូនបានសុំបន្តិចចាប់បងលែងប្រពន្ធយកទ្រព្យសម្បត្តិមកឲ្យអូនតែម្នាក់បងហ៊ានទេ កុំធ្វើមុខអញ្ចឹងមើលអូននិយាយលេងទេញញឹមបន្តិចមើលអត់តែបានបងនៅក្បែរអូនអូនសប្បាយចិត្តណាស់ទៅហើយអូនមិនចាប់អារម្មណ៍រឿងផ្សេងនោះទេ កុំយំកុំយំណាកូនណាកុំយំកូនប៉ាមកឥឡូវហើយកូនប៉ាមកឥឡូវហើយណែអូនមិនបានចំតន់ចូលគេទៀតស្មានហើយតែចាំបងធ្វើអីហ៎ហើយចុះបងមិនបានជាស្មាននឹងហើយទៅតែមកដល់ផ្ទះដែរខ្ញុំខលទៅបងក៏មិនមកផ្ញើសារទៅបងក៏មិនតប កូនក្តៅខ្លួនគេយំរបងរហូតណាបងបានប្រាប់អូនហើយតាថាថ្ងៃនេះបងមានការប្រជុំ តាំងពីព្រឹករហូតដល់ល្ងាចគ្រាន់តែបងចេញពីធ្វើការទៅជួបជុំជាមួយនឹងក្រុមការងារខាងក្រៅតែបន្តិចសោះហ្នឹងខ្ញុំអត់បានខឹងរឿងបង ទៅធ្វើការចេញមកយប់ទេណាតែបងគួរតែមាន ចិត្តបារម្ភពីកូនខ្លះផងដូចបងឃើញអញ្ចឹង កូនគឺគេគិតតែពីយំរបស់រហូតអូយបានហើយបានហើយបានហើយធុញណាបងមិនមែនមកពីដៃនេះណានេះមនុស្សមកធ្វើការណាឲ្យយល់ផងរៀនបើកចិត្តឲ្យទលាខ្លះផងបើគ្រាន់តែកូនក្តៅខ្លួនយំចាំបាច់ប្រាប់បងត្រូវការបងមួយគ្រូពេលមកសំបីតែពាក្យនេះ ក៏បងនិយាយចេញមកដែរបងអត់ដែរប្រើពាក្យនេះជាមួយនឹងខ្ញុំពីមុនមកទេណាបងប្រែប្រួលខ្លាំងណាស់ទាំងរឹកទី ការនិយាយស្ដីសីហាកាលពីមុន បាត់ទៅណាបាត់ហើយអីភុញភុញអូយឡើងចង់ស្រាប់ ច្បាំងប៉ុនណាថាគេឲ្យទុកចិត្តបងច្បាស់ប៉ុនណាថាក្រុមយ៉ាងជាពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice What the fun ពិសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពស្រវឹង ថ្នាំដូចធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកំបាំងបងម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Australian Dairies ម្សៅទឹកដោះគោស្រស់សុទ្ធ100%ពីប្រទេសអូស្ត្រាលីតាក់ទងចែកចាយបន្តច្បាំងប៉ុនណាថាគេឲ្យទុកចិត្តបង ច្បាំងហើយឬគេស្រលាញ់បងជាស្នេហ៍ពិតស្គាល់ចិត្តគេទុកចិត្តគេហើយឬបានជា មិនរីរែកចិត្តទៅដល់កម្រិតខ្វះគេអាឡូសម្រាប់ចិត្តញ៉ាំបាយហើយណាមិនទាន់ញ៉ាំទេហើយចុះដើរវិញញ៉ាំហើយនៅអូនមិនទាន់ឃ្លានទេ ប្រអូនមិនសូវស្រួលខ្លួនថ្ងៃនេះដូចជារសាប់រសល់មិនដឹងទេក្នុងខ្លួនចេះតែរងាញាក់ដូចជាខ្វះកម្ដៅអីមួយយ៉ាងមិនស្រួលខ្លួនមែនទេហើយបានញ៉ាំថ្នាំហើយនៅមានតែពេទ្យឲ្យគេពិនិត្យថាកើតអីទេហើយបើមិនយល់តោះទេណា បងសុំធ្វើជាគ្រូពេទ្យដើម្បីមើលថែអូនយកចិត្តទុកដាក់នៅពេលអូនរងាឬមួយក៏ផ្ដល់កម្ដៅអ្វីម្យ៉ាង ដើម្បីឲ្យអូនកក់ក្ដៅ អូនស្ដាប់មិនច្រឡំទេគ្រាន់តែលឺបងនិយាយភ្លាមដូចជាបានឆ្នាំទឹកពិសេសមកព្យាបាលអញ្ចឹងអូនចង់ជាវិញទៅហើយសឹងបាច់លេងឆ្នាំផងបានមកណាសម្រាប់ចិត្តបងចេញមកក្រៅញ៉ាំបាយជាមួយបងបានទេដើម្បីឲ្យអូនបានឆ្លាស់មុខខ្លះនេះអូនកំពុងតែឲ្យគេធ្វើសក់ឲ្យណាចាំល្ងាចទៅបើបងចង់ជួបអូន បងនិយាយលេងទេសម្រាប់ចិត្តបង បងគ្រាន់តែចង់លីសម្ដីអូនតែប៉ុណ្ណោះប្រញាំបាយឲ្យទៀងពេលណាប្រយ័ត្នឈឺអូនបារម្ភលឺអត់ហើយបើបងឈឺតើបានអ្នកណាមកជិះលេងជាមួយអូនទៀតនោះបាទដូច្នោះមែនអូននឹងអាចការហើយច្បាស់ជាឈឺតាមបងដែរមិនខានទេអត់ទេបងមិនងាយឈឺព្រះប្រាស់ទេព្រោះបង មានអូនជាឆ្នាំពិសេសហើយ នេះបើសិនខ្ញុំផ្ញើរូបទាំងនេះទៅមិនដឹងថានាង បានឃើញហើយមានអារម្មណ៍យ៉ាងម៉េចទេណោះតែមិនចាំបាច់ដល់ថ្នាក់ផ្ញើទេត្រឹមតែផុសនឹង take ឲ្យនឹងគឺឈឺពេកណាស់ទៅហើយពេលដែលឃើញរូបនេះហើយសង្ឃឹមថាបងស្រីនឹងមិនលើសជាតិស្កតចោះធ្វើមិនទេបើបងគ្មានសំណាងដូចខ្ញុំបានមនុស្សប្រុសម្នាក់ដែលថ្នាក់ថ្នម ថ្ងៃមុនបងសេហានំខ្ញុំមិនញ៉ាំអីហើយខ្ញុំក៏បានកំងមហោបដែលគាត់ចូលចិត្តជាពិសេសព្រមមិនចង់ឲ្យគាត់ញ៉ាំមហោបដដែលដដែលខ្លាចគាត់តលាន់ព្រោះខ្ញុំបារម្ភពីគាត់ថែខែគាត់ហើយបងមិនបាច់ឆ្ងល់ទេថាហេតុអី បានជាប្តីបងមកស្រឡាញ់ខ្ញុំកុំអន់ចិត្តណា ហើយក៏កំតោចិត្តអីព្រោះថាខ្ញុំនៅក្មេងជីហើយស្អាតទី នៅពេលដែលបងអោបអូនបងមានអារម្មណ៍ថាកក់ក្ដៅហើយនឹងមានសេចក្តីសុខយ៉ាងខ្លាំងដាដឹងទេថាបងនឹកដាប៉ុណ្ណានៅពេលដែលបងមិនបានជួបដាម្ដងម្ដងបបងមាត់នេះពូកែផ្អែមណាស់សម្ដីបងជារបស់ម្យ៉ាងដែលស្អីក៏មិនដឹងទេពេលដែលអូនបានស្ដាប់ហើយធ្វើឲ្យអូនដកចិត្តមិនរួចតែអូនមានរឿងមួយអន់ចិត្ត មិនដឹងថាបងពេលនេះគិតយ៉ាងម៉េចទេអូនអូនមានរឿងអីមែនទេឆាប់ប្រាប់បងមកសម្រាប់ចិត្តបងគឺមួយរយៈនេះមិនដឹងជានរណាទេចេះតែឆាត់មកអូនហើយប្រាប់ពីសម្ដីដែលអសរੂអូននេះស្ដាប់ហើយស្ទើរតែមិនអាចទទួលយកបានគេជាមនុស្សស្រីអូនមិនដែលស្គាល់ទេថានាងជាអ្នកណា ស្រាប់តែមកថា អូនជាមនុស្សស្រីមកក្រាស់ណាស់ដែលតាក់ទងប្តីគេដើម្បីលុយបំផ្លាញសុភមង្គលក្នុងផ្ទះគេគ្រាន់តែស្ដាប់ហើយនេះអូនអូនចង់តែទៅស្លាប់ទេអូនឈឺចិត្តនឹងពេលសម្ដីគេណាស់ព្រោះអូនជាមនុស្សល្អមិនដែលចេះតែរករឿងអ្នកណាធ្វើឲ្យអ្នកណាគេក្តៅកាស់នឹងអូនម្ដងទេហេតុអីក៏គេមកនិយាយបែបនេះនោះកុំចាប់អារម្មណ៍នឹងសម្ដីអបាការទាំងអស់នោះ សំខាន់ឲ្យតាអូនហើយនឹងបងបាននៅជាមួយគ្នាមិនថាអូនចង់បានអីស្រឡាញ់អីប្រាប់បងមកចុះបងនឹងគល់ឲ្យអូនគ្រប់បែបយ៉ាងណាអូនមានអ្វីគ្រប់យ៉ាងក៏មិនស្មើនឹងមានបងម្នាក់ដែរណាសំណប់ចិត្តអូនតែបងដឹងទេ មិត្តភ័ក្ដិអូនគេថាអូននេះមានមនុស្សស្រឡាញ់ហើយ តែគ្មានអីនៅនឹងខ្លួនដូចពួកគេសោះអូនខ្មាស់គេណា បងបានសន្យាជាមួយអូនហាញតា ថាបងនឹងទិញចិញ្ចៀនពេជ្រឲ្យអូនដើម្បីទុកជាកដោស្នេហារបស់យើងប្រកាសហើយណាគូអស្រឡាញ់ណាស់សំណប់ចិត្តអូនអូនសម្បាំងណាស់ដែលមានបង ជាមនុស្សប្រុសដែលស្រឡាញ់អូនពិតប្រាកដ នខ្ញុំម្ដងហើយម្ដងទៀតតែលើកនេះស្មានថាខ្ញុំនឹងឲ្យនាង រួចខ្លួនទៀតទេជម្រាបសួរអ្នកបងជាទីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំមិនដែលធ្វើឲ្យនាងទេណាហេតុអីក៏នាងចុះចិត្តមករំខានជីវិតខ្ញុំយ៉ាងនេះខ្ញុំមិនបានទៅធ្វើឲ្យបងឯណាបងស្រីសម្លាញ់ចិត្តតបអារម្មណ៍ណាបងស្រី ពួកយើងសុទ្ធតែជាមនុស្សស្រីដូចគ្នាទេសម្រួលសម្រួលគ្នាតែកុំនិយាយច្រើនពេកព្រោះបានអ្នកផ្សេងគេលឺអាចនឹងថានាងគ្មានគេខ្មាស់ចង់បានប្តីគេសួរតាមត្រង់ណានាងអត់ខ្មាស់គេទេដែលដេកជាមួយប្តីគេហើយផ្ញើរូបមកបញ្ឈឺប្រពន្ធគេទៀតខ្ញុំគ្មានបំណងអាក្រក់អីទេ គ្រាន់តែចង់បង្ហាញឲ្យបងស្រីដឹងថាបងសេហាគាត់ស្រឡាញ់ខ្ញុំប៉ុណ្ណាមិនតែប៉ុណ្ណោះបងសេហាប្រាប់ខ្ញុំថាពេលដែលនៅជាមួយនឹងខ្ញុំគាត់មានសេចក្តីសុខខ្លាំងណាស់ហើយពេលដែលនៅជាមួយបងវិញគឺគួរឲ្យធុញចូលរួមសោកស្ដាយផងណាបងអូនស្រី ដែលបងគ្មានរំជើបរំជួលជាមួយនឹងពាក្យសម្រាមសម្រាម ដែលចេញពីមាត់ដ៏ស្អុយក៏គ្រុករបស់ប្អូនមានដង្កូវនៅក្នុងមាត់របស់បងបងគឺជាមនុស្សស្រីថ្លៃថ្នូរបានក្រាបសំពះដល់កន្ទេលមានចាស់ទុំដឹងលឺច្បាំងប៉ុនណាថាគេឲ្យទុកចិត្តបងច្បាស់ប៉ុនណាថាក្រុមយ៉ាងជាពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវ ឈ្នះរង្វាន់បុណ្យនានាចំនួន300រង្វាន់ Ice What the fun ពីសាវើបង្កើនធមពលជំនួយការចងចាំបន្សាភាពស្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកំបាក់បោ Milo ប្រភពនៃធម៌ពលដើម្បីជោគជ័យ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាត លើសពីការរំពឹងទុក Australian Dairies ម្សៅទឹកដោះគោស្រស់សុទ្ធ100%ពីប្រទេសអូស្ត្រាលីតាក់ទងចែកចាយបន្ត ច្បាំងប៉ុនណាថាគេឲ្យទុកចិត្តបងច្បាស់ប៉ុនណាថាក្រុមយ៉ាងជាបើសិនជារស់នៅក្នុងភាពថ្លៃថ្នូរតែរស់ដោយភាពឯកា ត្រូវប្តីទុកចោលដោយសិលាចាប់ប្តីខ្ញុំសូមរស់នៅជាខ្ញុំវិញល្អជាងសឹងមិនចាំបាច់ក្រុមទ្រូងដេកចាំប្តីមករកវាឈឺខ្លាំងគ្មានអ្វីប្រៀបផ្ទឹមបានទេបើអញ្ចឹងគឺតាមតែចិត្តនាងគិតចុះព្រោះមនុស្សយើងមានសន្តានខុសៗគ្នារបៀបគិតខុសគ្នា បែរជានាងស្អាតដូចទេពអប្សរដែលអង្គុយលើរកាដេកសម័យបច្ចុប្បន្ននេះហើយគេមិនសូវអង្គុយលើរកាដេកទេតែបើបងស្រីឧបត្ថម្ភរកាដេកឲ្យខ្ញុំខ្ញុំនឹងស៊ូទ្រាំតែអង្គុយចុះចង់ដឹងថាវាស្រួលប៉ុណ្ណាបិទមាត់ហើយស្ដាប់ខ្ញុំឲ្យច្បាស់ណាឈប់មករំខានជីវិតខ្ញុំទៀត នឹងទង្វើមនុស្សស្រីធន់ដូចជានាងដែរនាងនៅក្មេងហេតុអីក៏មកស្រឡាញ់ប្តីគេទៅវិញឈប់មកពង្វក់ប្តីខ្ញុំទៀតអូហូកាច់ម្លេះបងចែកគ្នាប្រាស់ទៅមានតែខាត់អីផង មិនដែលជ្រៀតជ្រែករឿងផ្ទាល់ខ្លួនរបស់បងទេណាតែនេះលុយដកចេញពីកងធនាគារច្រើនពេកបងយកទៅធ្វើអីច្រើនដល់ថ្នាក់នេះអើយការងារបងរាល់ថ្ងៃត្រូវការប្រវល់លុយជាប្រចាំរឿងដកលុយចេញពីកងធនាគារច្រើនវាគ្មានអីចំណាយទេហើយក៏អូនអាយមកសួរបងពីរឿងនេះប៉ុន្តែមួយរយៈមុនបងទៅតែដកលុយចេញពីកងធនាគារ មិនទាន់បានប៉ុន្មានផងបងក៏ដកទៀតយ៉ាងម៉េចអ្ហារាល់ការងារបងទាំងអស់បងត្រូវរៀបការប្រាប់អូនជំនុនសិនអញ្ចឹងអូនអាចជាប្រពន្ធបងឬក៏ម៉ែបង អូនដឹង ថាបងប្រកាសជានិយាយពាក្យនេះ អូនមិនគួរសួរបងទេព្រោះបងជាមេគ្រួសារអូនឆ្ងល់ច្រើនចាត់ទុកថាអូនខុសកថាបានប៉ុន្តែមានរឿងមួយ ដែលអូនចង់ឲ្យបងបកស្រាយការពិតមានមិត្តភ័ក្តិបងច្រើនដែលថតរូបញ៉ាំអីជុំគ្នាហេតុអីក៏មិនឆ្ងល់ផងម៉េចអូនឯងកំពុងសង្ស័យលើបងហ៎សង្ស័យរឿងអត់បានការ ស្អីទៀតហើយនេះអូនអាចចឹងយ៉ាងម៉េចមួយបងតាមចាប់កហូបបងរហូតនេះមិនដឹងជាណាផងក៏ជឿតាមគេតែជឿថោខ្ញុំមិនមែនរត់រឿងបងទេណាតែនេះបងគិតមកខ្លួនឯងទេបងមានប្រពន្ធបងមានកូនហើយកុំឲ្យស្រីនោះមករំខានខ្ញុំទៀតចង់យ៉ាងម៉េចក៏បាន ខ្ញុំទ្រាំខ្ញុំធ្វើបានគ្រប់រឿងខ្ញុំស្រឡាញ់កិត្តិយសគ្រួសារតែខ្ញុំសុំអាចារ្យបងអាចឈប់បានគួរតែឈប់ទៅមានគ្រប់យ៉ាង មានគ្រប់រឿងហេតុថ្ងៃនេះអូនអាចចាំមករករឿងទៀតមែនទេខ្ញុំមិនចង់និយាយអីទាំងអស់បងតាក់តងនាងក៏ខ្ញុំមិនថា តែអូនសុំអាចារ្យប៉ុណ្ណោះ បាបចិត្តខ្ញុំខ្លាំងជាងនេះទៀតអីច្បាំងហើយរឿងឈប់តាក់តងស្រីរឿងគេធ្វើជីហើយឈប់រវល់ជាមួយនាងជីវិតច្បាំងហើយរឿងគេស្រលាញ់បងជាស្នេហ៍ពិតស្គាល់ចិត្តគេទុកចិត្តគេ មួយរយៈនេះដូចជាមិនសូវឃើញអញចេញមកក្រៅសោះអញមានរឿងអីមែនទេគឺនៅក្នុងផ្ទះមានរឿងតែងទួចរឿងអីទៅសម្លាញ់គ្មានអីទេរឿងបញ្ហាតែងទួចតែប៉ុណ្ណោះឯងរឿងប្តីរបស់ឯងត្រូវទេខ្ញុំមិនចង់ឲ្យឯងពិបាកចិត្តទេ តែឯងកំសឹងនៅស្លូតពេកព្រោះគេអាចនឹងជន់ឯងបានតំណែងតំណងប្តីឯងមិនមែនធម្មតាទេមើលទៅនោះឯងចង់មានន័យថាម៉េចខ្ញុំដូចជាអត់យល់ទេគឺ គឺគឺខ្ញុំឃើញប្តីឯងនាំស្រីម្នាក់ចេញពីសន្តាគារថ្ងៃមុន មើលទៅពួកគេដូចជាស្និទ្ធស្នាលនឹងគ្នាណាស់ ហើយគ្នាគិតថាប្តីរបស់ឯងហើយនឹងគេដូចជាបានហើយតោះយ៉ាងឆាប់ទេអូយសំទោសណា គ្នាមិនគួរនិយាយរឿងនេះទេឮថាឯងមានសង្សារជាអ្នកមានចិញ្ចឹមផងឯឥឡូវហ្នឹងត្រឹមត្រូវហើយវាយ៉ាងម៉េច គេមានខ្លាំងទេហ៎មានអីតាក់ទងជាមួយឯងនាងនេះណែកុំប្រាប់ណា ថាឯងទៅឆ្លាញ់ប្តីគេ ប្រយ័ត្នដូចក្នុងព័ត៌មានណាវើយប្តីគេចឹងម៉េចទោះមានប្រពន្ធក៏ជាមនុស្សប្រុសនៅកំឡងក៏ជាមនុស្សប្រុសគ្មានអីខុសគ្នាទេ តែប្រាប់ណាប្តីយើងជាមនុស្សល្អស្រឡាញ់យើងយកចិត្តទុកដាក់នឹងយើងផ្ដល់អ្វីគ្រប់យ៉ាងឲ្យយើងហើយចាប់ប្រពន្ធគេ មានដឹងទេ គេមិនដឹងទេ តែយើងជាអ្នកគេដឹងមុនតែខ្លាចអីសម្បត្តិត្រឹមប្រពន្ធដើមដឹងក៏ធ្វើអីយើងមិនបានដែរសំខាន់យើងនឹងប្តីយើងស្រឡាញ់គ្នានេះហាបើមិនលឺទេមិនដឹងថាឯងជា មនុស្សបែបនេះទេតាក់តងប្តីគេហើយឲ្យស្លូតបន្តិចទៅក្រែងលោប្រពន្ធគេគេអាចអត់ធ្មត់ជាមួយឯងបានខ្លះនេះឯងចង់មកដៀលយើងឬក៏សរសើរយើងនឹងហាហីបានហើយបានហើយស្ងាត់មុតទៅចង់ធ្វើស្អីក៏ធ្វើទៅ ហាមលេងស្ដាប់តាមដំណើរទេមិនមែនមកម៉ាក់អញទេដាអូនគេហៅនៅថ្មនឹងនៅទេចុះបងវិញបងគេងឲ្យលក់ទេបងអត់សប្បាយចិត្តមែន Yes សំណប់ចិត្ត អូខេ my love អញ្ចឹងបងទៅដល់ហើយហើយទុកចិត្តគេហើយឬបានជា មិនរីរែកចិត្តទៅដល់កម្រិតខ្វះគេ មិនបាន ច្បាស់ហើយ ស្ទើរអត់មិនបានទៅហើយបងដឹងទេថាអូនមិនបាននៅក្បែរបងមួយនេះទេបែកដងអូនដូចជានៅឆ្ងាយពីបងមួយម៉ោងអញ្ចឹងច្បាស់ប៉ុណ្ណាថាគេឲ្យទុកចិត្តបងច្បាស់ប៉ុណ្ណាថាក្រុមយ៉ាងជាពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវ រង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើបង្កើនធមពលជំនួយការចងចាំបន្សាភាពត្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបាក់បោ មីឡូប្រភពនៃធមពលដើម្បីជោគជ័យ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាព ល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Australian Dairies ម្សៅទឹកដោះគោស្រស់សុទ្ធ100%ពីប្រទេសអូស្ត្រាលីតាក់ទងចែកចាយបន្តច្បាំងប៉ុនណើថាគេឲ្យទុកចិត្តបងច្បាស់ប៉ុនណើថា មានការអីខ្ញុំគិតថាមនុស្សធ្វើអីខុសប្រហែលជាមិនហ៊ានមកមុខគេទេជប់មិញ ប្តីបងណៃណាបងជាប្រពន្ធមិនបានជាមិនសួរខ្ញុំអញ្ចឹងក្រែងបងនៅជាមួយគាត់រាល់ថ្ងៃប៉ុន្តែជប់មិញ ប្តីបងឆាត់ជាមួយនឹងអូនឯងក៏មកធ្វើជាអត់ដឹងនេះចាបើមិនទៅយ៉ាងម៉េច អញសិតខ្លួនអញជាប្រពន្ធដើមមែនបានជាមកចង់រករៀងខ្ញុំចាបងអាំងអាំងសិតជាប្រពន្ធដើមរួចចុះអូនឯងអាំងស្អីសិតអីទេរាល់ថ្ងៃហ្នឹងក្តីសុខត្រឹមតែខ្លាំងខ្លាំងតែទោះក្តីសុខខ្លាំងខ្លាយឬមិនខ្លាំងខ្លាយក៏បងពេញសិតជាងអូនឯងដែរចុះបងចង់មិនឥឡូវហ្នឹងរាល់ថ្ងៃហ្នឹងខ្ញុំរករឿងមកឯងស្អីគេខ្លះ បានជាចង់មកសួរនាំខ្ញុំកដាផ្លែអញ្ចឹងនេះចុះបើអូនតាក់តងប្តីគេហើយអូនឯងផ្ញើសារឌឺដងឆាតរូបផងឆាតសម្លេងផងឲ្យបងនៅស្ងៀមដូចរូបចម្លាក់អញ្ចឹងហ៎ខ្ញុំឆាតរូបឌឺបងឯងខ្ញុំឌឺបងឯងអីខ្លះអូនពិតជាពូកែមួយយានណាធ្វើពើអត់ដឹងខ្លួនអត់ដឹងថារាល់ថ្ងៃហ្នឹងខ្លួនឯងធ្វើស្អីខ្លះទេ រន្ទះបាញ់បច្ចុប្បន្ននេះវាមិនខ្វល់ថាវោសាឬមួយក៏ប្រាំងទេគឺឃើញតន់ហន់ភ្លាមភ្លាមគួរឲ្យខ្លាចខ្លាំងណាស់បងក្រាន់រំលឹកប្អូនក្រែងលោកប្អូនភ្លេចខ្លួន មិនបាញ់មិនអាចទំនេរខ្ញុំទេខ្ញុំដឹងខ្លួនដឹងថាខ្ញុំយកប្តីបងរួចចាប់បងប្អូនដឹងហើយហេតុអីក៏បងប្អូនមិនឈប់ចាប់បើខ្ញុំមិនឈប់ទៅយ៉ាងម៉េច អញ្ចឹងអូនឯងពិតជាអត់មានគេខ្មាស់មែនដៃទៅដេកជាមួយនឹងប្តីបងហើយឆាតរូបជាមួយគ្នាមកឌឺបងទៀតចាព្រោះប្តីបងឯងក៏ដូចជាប្តីខ្ញុំដែរពេលដែលនៅក្បែរបងឯងជាប្តីបងឯងនៅក្បែរខ្ញុំគឺជាប្តីខ្ញុំហើយខ្ញុំស្រឡាញ់គាត់ដូចជាប្តីខ្ញុំអញ្ចឹងអញ្ចឹងផងល្អណាស់ប៉ັດជាអត់មានគេខ្មាស់មែន ចាស់អត់ខ្មាស់ទេអញ្ចឹងមានតែអូនឯងអស់សាច់ចាអស់សាច់ឬមិនអស់សាច់ជារឿងរបស់ខ្ញុំខ្ញុំធ្វើអីក៏មិនទៅនឹងបងដែរកុំមកប្រកែមើលងាយគេពេកហើយបើខ្ញុំយកប្តីបងឯងវាចឹងម៉េចនេះអូនឯងអត់ដឹងមែនបងអត់ធ្មត់នឹងអូនចង់អូនថត់ញ៉ាំអីជាមួយប្តីបងឬក៏ផុសថេកឲ្យបងទៀតក៏បងមិនថា តែម្ដងជាពីរដងអូនឯងកាន់តែនឹងបងខ្លាំងទៅខ្លាំងទៅរហូតដល់ជប់មិញអូនឆាតហៅប្តីបងឲ្យត្រអូនទៀតធ្វើសັບយ៉ាងប៉ុណ្ណឹងហើយគេហៅថាស្អីវិញមនុស្សបងនេះថ្លៃថ្នូរបងអត់ចង់មកថាមកស្ដីឲ្យមនុស្សដូចជាអូនឯងនេះទេឥឡូវបងចង់និយាយអីទៀតនិយាយមកខ្ញុំរីករាយនឹងស្ដាប់តាមពិតណាអូនឯងស្បែកមុខក្រាស់ ហើយក្លាហានទៀតចាខ្ញុំមកក្រាស់អញ្ចឹងបើមិនមកក្រាស់មិននឹងយកប្តីបងបានមុខមាត់ដូចជាស្អាតបានតែមកតាក់តងប្តីគេ ទាំងដែលដឹងថាគេ មានប្រពន្ធកូនហើយចាខ្ញុំស្អាតបានតាមានតែអាក្រក់អីហើយចិត្តខ្ញុំក៏មិនមានអីអាក្រក់ដោយបងគិតដែរអាក្រក់តែម្យ៉ាងទេ តែមានមនុស្សចេតនាស្រឡាញ់ប្តីរបស់បងអញប៉ុណ្ណោះការស្រឡាញ់មនុស្សម្នាក់មិនត្រឹមតែបេះដូងតែមួយមុខនោះទេគឺត្រូវរៀនប្រើខួរក្បាលគិតខ្លះផងថាអ្វីដែលគួរនិងអ្វីដែលមិនគួរស្ដាយក្រែមអស័យដែលខំចំណាយពេលផាត់លើមុខដល់រលងបើຕົកពេលទៅរៀនវិញ អាចនឹងមានអនាគតវែងឆ្ងាយជាងនេះនេះបងសួរប្អូនតាមត្រង់ទៅចោះណាក្នុងនាមជាមនុស្សស្រីដូចគ្នាមានដែរស្រមៃថាខ្លួនឯងនឹងបានស្លៀកឈុតកូនក្រមុំ ក្នុងថ្ងៃរៀបការដូចគេទេកុំឲ្យការខំប្រឹងនេះវាខ្លាយទៅជាភ័យអត់ប្រយោជន៍លះបង់ខ្លួនឲ្យគេហើយត្រូវមកអាសោចគេ ថាយកប្តីគេទៀតដកខ្លួនចេញទៅហើយឈប់មកពង្វក់ប្តីបងទៀតអូននៅក្មេងមកស្រឡាញ់ប្តីគេធ្វើអីហើយចាំទុកនេះថាបងមកនិយាយជាមួយនឹងប្អូនជាលឹកចុងក្រោយហើយព្រោះបង មានពេលមកអត់ប្រយោជន៍នឹងមនុស្សអស់សាច់ដូចជាអូនទៀត ជាមួយនឹងសាន់នីពី3ថ្ងៃណាតាកូនតា រស័ព្ទស្អីអូនគ្រាន់តែថើបសោះហ្នឹងបងជឿទេបងសុំថាអូនប្រាប់ហើយកុំឲ្យលេងចិញ្ចឹមទៀតរស័ព្ទណាចុះលេអើយហេឡូសានីចាំតិចណា មិញហ្នឹងគ្នាភ្លេចយកអីវ៉ាន់នៅក្នុងបន្ទប់គេបន្តិចទៀតគ្នាទៅដល់ហើយហើយចាំតិចអូស្រឡាញ់ តាបងនិយាយសិនណាខ្ញុំមិនចង់ស្ដាប់បងបកស្រាយអ្វីទាំងអស់តែនេះខ្ញុំដឹងច្បាស់ដឹងគ្រប់យ៉ាងថាបងជាមនុស្សបែបណាហើយបងនាំគេចេញទៅ ពេញទេចេញឲ្យឆ្ងាយពីជីវិតខ្ញុំពេលនេះ ទុះ2ដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice What the fun ពិសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកំបាក់បោក Milo ប្រភពនៃធម៌ពលដើម្បីជោគជ័យ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាត លើសពីការរំពឹងទុក Australian Dairies ម្សៅទឹកដោះគោស្រស់សុទ្ធ100%ពីប្រទេសអូស្ត្រាលីតាក់ទងចែកចាយបន្តច្បាំងប៉ុនណាថាគេឲ្យទុកចិត្តបងច្បាស់ប៉ុនណាថាក្រុមយ៉ាងជា ច្បាំងហើយឬច្រឹងរឹងគេធ្វើជាគូ បងហើយឬគេស្រឡាញ់បងជាស្នេហ៍ពិតស្គាល់ចិត្តគេទុកចិត្តគេហើយឬបានជា មិនរីរែកចិត្តទៅដល់កម្រិតខ្វះគេមិនបាន ច្បាស់ហើយ អូអូនសម្លាញ់ញ៉ាំទឹកត្រជាក់នេះសិនតែអរគុណអូនមានរឿងមួយចង់សំបងបានទេ មានអីទៅចាំនិយាយមកគឺអូនចង់ទៅដើរលេងនៅល្ងាចនេះផ្សារទំនើបថ្ងៃនេះក៏បោះ brand brand ចុះតម្លៃច្រើនណាស់មិនបានទៅល្ងាចនេះស្ដាយក្រោយស្លាប់ហើយតែថ្ងៃនេះបងពិតជាមានការប្រជុំសំខាន់រហូតដល់ល្ងាចពិតមែនណាចាំថ្ងៃក្រោយទៅណា បងសន្យាថានឹងនាំអូនដើរលេងពេញមួយថ្ងៃតែម្ដង សំវបងណាជូនអូនតិចតាណា ការប្រជុំបងមិនមែនមានតែម្ដងឯណាបងអាចលើកថ្ងៃបានណាណាបងសំឡាញ់តែតែបងពិតជាហើយណាអូនមិនដឹងថាបងគិតយ៉ាងម៉េចចំពោះអូនទេគិតការងារសំខាន់ជាងមនុស្សដែលខ្លួនឯងស្រឡាញ់ទៀតគិតទៅអូនសំឡេងបានតែមួយផ្លែតមែនអូខេអូខេក៏បានដែរណា បងជូនអូនទៅ អូនសប្បាយចិត្តវិញបានហើយណាគូអត់ស្រឡាញ់ណាបងសេហាអូនស្រឡាញ់បងពិតជាមិនខុសមែនចាចាបាយបាយចាចាអើយវីវ៉ូហើយមិនបានជាអញ្ចឹង នេះកំពុងសុំលុយបងសៃហាបានតិចផងហើយហើយលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅมันអាចតាក់ទងបានទេហើយសុយណាស់ចង្រៃយោមិនក្បាត់អីនៅពេលនេះទៅវិញបងសៃហាខត់ទៅក៏មិនលើកទៀត ហេតុអីក៏ខ្ញុំសួយខ្លាំងម្លេះថ្ងៃនេះ រឿងអីមែនទេនេះចាក់មិនហ្នឹងស្ងាត់មកខ្លះទៅខ្ញុំកំពុងតែឈឺក្បាលចង់ផ្ទុះទៅហើយព្រោះតែរឿងត្រូវគេប្រជុំនៅកន្លែងធ្វើការអត់ដឹងខ្លួនផងមិនក៏អញ្ចឹងក្រែងបងធ្វើការជាប្រធានគេមែនទេអត់គេមកមិនឈប់ស្រួលស្រួលអញ្ចឹងមិនកើតក្រុមហ៊ុនខាត់បងខ្លាំងមួយរយៈនេះដោយសារតែខ្ញុំមិនបានទៅមើលឲ្យបានល្អល្អអន់ រាល់ឯកសារដែលចេញទៅឲ្យអតិថិជនណារវល់រវល់ខ្លាំងណាស់ពេលនេះដឹងហើយថាវាយ៉ាងម៉េចអ្វីអ្វីក៏ត្រូវចាប់ដែរខ្ញុំត្រូវគេបញ្ឈប់ហើយត្រូវសងគេរកខាខាត់បងទាំងអស់ទៀតកុំរੂដាក់ខ្ញុំណានេះជារឿងរបស់បងទេពេលចេញពីផ្ទះបងមិនកុំយកលេខមកតាមមកច្រើនតែបើដឹងថាវាខ្លាំងជាបែបហ្នឹងលុយលុយលុយ មកលុយពីមកលុយរាល់ថ្ងៃរស់បានអាស្រ័យទៅលុយតែពេលជួបបញ្ហាវាបែរជាមកផ្ទុះមកសម្ដីខ្លាំងធ្វើជាស្រីស្អាតត្រូវហើយលុយនឹងមនុស្សជារបស់រួមធាតនឹងគ្នាបើមិនឲ្យខ្ញុំស្រឡាញ់លុយខ្ញុំនេះមានតែល្ងងការដែលខ្ញុំស្រឡាញ់បងស្មានតែខ្ញុំស្រឡាញ់ស្មោះមែនទេបើទ្រាំតែខ្ញុំមិនបានទេត្រឡប់ទៅរកប្រពន្ធវិញទៅចេញតែពេលនេះទៅកុំមកស្រែកឡែកឡែកដាក់ខ្ញុំ កុំធ្វើរកខ្លួនឯងដូចពីមុនអីសោះសល់តែសម្បកខ្លួនទេកុំមកសម្ដីថ្លោះនាងនាងនេះមិនកូនចឹងធ្វើចឹងមិនទេធ្វើចឹងមិនទេអាឡូស្ដាប់ណាឆាប់បញ្ចុកលោកសេហាចេញពីផ្ទះខ្ញុំតែ ពេលនេះក៏ស្លាប់មិនដឹងខ្លួនទេខ្ញុំគ្មានលុយណាយកគាត់ទៅមន្ទីរពេទ្យទេ សុំទោសផងអ្នកនាងគឺជាសាច់ញាតិរបស់អ្នកជំងឺមែនទេចាចាត្រាហើយលោកគ្រូពេទ្យខ្ញុំជាប្រពន្ធរបស់គាត់គាត់មានជំងឺប្រវៀនដកខ្នែងត្រូវចាំបាច់ធ្វើការវះកាត់ភ្លាមភ្លាមក្នុងយប់នេះតែម្ដងព្រោះអ្នកជំងឺត្រូវបានទុកវារហូតដល់ដំណាក់កាលត្រូវសន្លំអូចាចាលោកគ្រូពេទ្យមិនថាយ៉ាងណាទេលោកគ្រូពេទ្យត្រូវជួយប្តីខ្ញុំឲ្យផុតពីគ្រោះថ្នាក់ផងណា បាទខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពបាទត្រូវមានឬមួយទៀតគឺត្រូវមានអ្នកប្រដិតមេដៃធានាស្លាប់រស់ចំពោះការវះកាត់អ្នកជំងឺដូច្នេះមានប្រសាសន៍ញាទេចាចាចាចាគឺខ្ញុំខ្ញុំជាអ្នកប្រដិតមេដៃខ្ញុំជាអ្នកធានារ៉ាប់រងនៃការគ្រោះថ្នាក់នេះបាទសំជីបាទ កូនស្រីប៉ាប៉ាកុំទៅណាចោលកូនទៀតណាកូននឹកប៉ាប៉ាខ្លាំងណាស់ប៉ាលែងតាណាចោលកូនទៀតហើយឲ្យប៉ាសុំទោសណាប៉ាប៉ាសន្យាណាអូខេប៉ាសន្យាបងដឹងថា បងធ្វើខុសចំពោះអូនធ្វើឲ្យអូនស្រក់ទឹកភ្នែកឈឺចាប់ដោយសារតែបងច្បាំងហើយឬច្រងរឹងមានប្រពន្ធល្អមិនចេះថែជីវិតច្បាំងហើយឬគេស្រលាញ់បងឆ្លុះមកវិញនឹងស្រីពេលអស់ពីខ្លួនទើបដឹងថាគ្មាននរណាគេនៅក្បែរបង ក្រៅពីប្រពន្ធនិងគ្រួសារបងខុសហើយអត់បងសុំទោសណាច្បាស់ហើយឬសុំទោសដល់រឿងគ្រប់យ៉ាងដែលបងបានធ្វើខុសចំពោះអូនកន្លងទៅ បំចង់តបស្នងឲ្យទឹកភ្នែកអូឡាវិញផ្ដល់ឱកាសបងម្ដងទៀតទៅណាបងសុខអីចឹងនៅមើលថែអូនហានិគូដល់បានល្អផ្សេងបោកប្រាំងលើការជឿជាក់បងមានស្ទើស្ទាំងសម្រាប់ចិត្តឡើងវិញបានទេច្បាស់ប៉ុណ្ណាថាគេឲ្យទុកចិត្តបងច្បាស់ប៉ុណ្ណាថាគ្រប់យ៉ាងជា ប៉ុណ្ណាគេគ្មានអ្នកផ្សេងតើច្បាស់ប៉ុណ្ណាទៅផ្សំរចិត្តចោលខ្ញុំច្បាស់ប៉ុណ្ណាទៅផ្ទុកខ្ញុំនៅម្នាក់ឯងខ្លៃធ្លាប់កាន់ពេលនេះក៏ហ៊ានដាច់ចិត្តប្រឡែងច្បាស់ប៉ុណ្ណាទៅមាន